ភ័យមកដល់មុខហើយភ័យនៅខាងមុខភ័យអីភ័យអំពីការរលាយពូជសាសរលាយនៅវងត្រកូលរបស់ខ្មែរហើយបើយើងឃើញភ័យហ្នឹងយើងត្រូវស្ទុះស្ទាត្រូវរត់ចេញពីកន្លែងភ័យហ្នឹងដើម្បីបញ្ញាប់បញ្ញាល់ស្ទុះស្ទាពង្រឹងវប្បធម៌ទៅពង្រឹងអក្សរសាស្ត្រពង្រឹងនៅស្មារតីរបស់យើងឲ្យរឹងមាំទប់ទល់ជាមួយនឹងភ័យហ្នឹងបើបងប្អូនមិនទាន់បាន Subscribe នៅ Channel KK CCTV នេះសូមមេត្តាជួយចុចកណ្ដឹង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 ដីនឹងគឺជារបស់ណាដីជារបស់រដ្ឋណាដីរបស់រដ្ឋប៉ុន្តែយើងជាអ្នកមានសិទ្ធិនៅក្នុងការប្រើប្រាស់ដីធ្លីគ្រាន់តែដីនឹងជារបស់រដ្ឋរដ្ឋត្រូវការពេលណាគេដូរគេដូរជាមួយថ្លៃគេខំឲ្យយើងលក់ឲ្យរដ្ឋអញ្ចឹងគេមិនមកយកយើងទេប៉ុន្តែយើងត្រូវលក់ឲ្យគេតែកាលណាគេត្រូវការយើងត្រូវលក់ ប្រសិនបើដីនឹងជារបស់យើងរដ្ឋត្រូវការយើងមិនលក់បានដែរអញ្ចឹងហ្នឹងគុនដូចនៅស្រុកនេះហ្នឹងគុនរដ្ឋត្រូវការក៏ដោយឯកជនត្រូវការក៏ដោយបើគេមិនលក់មិនលក់ណាអត់ទេយើងអត់ទេមានការគៀបសង្កត់ពិត20សពគ្រប់បែបយ៉ាងវាល្បិចណាវាជាការពិត យើងត្រូវតែប្រមូលគ្នា ធ្វើបានយើងបាននៅសិទ្ធិសេរីភាពអំពីសិទ្ធិសេរីភាពវាជារបស់ធម្មជាតិវាជារបស់ធម្មជាតិណាតែអង្គការសហជីវជាតិគេរកឃើញហ្នឹងក្រុមមេធាវីទាំងអស់គេរកឃើញហ្នឹងគេរកឃើញទៅតាមពុទ្ធសាសនាសិទ្ធិសិទ្ធិរបស់ខ្យល់ គឺជាសិទ្ធិរបស់ខ្យល់សិទ្ធិរបស់ដីគឺជាសិទ្ធិរបស់ដីសិទ្ធិរបស់ភ្លើងគឺជាសិទ្ធិរបស់ភ្លើងសិទ្ធិរបស់ទឹក គឺជាសិទ្ធិរបស់ទឹកអញ្ចឹងណាមនុស្សយើងកើតឡើង ពីការរួមគ្នារបស់ ទឹកដីភ្លើងខ្យល់ធាតុទាំង4ដល់ទៅធាតុទាំង4មកកើតជាមនុស្ស សិទ្ធរបស់ធាតទាំង4ហ្នឹងយ៉ាងណាខ្យល់ចង់បាក់ទៅទីណាទឹកចង់ហូរទៅទីណាគឺថាទឹកជាទូទៅហូរពីលើចុះមកក្រោមអញ្ចឹងហើយគ្មានអីទប់ទឹកបានទេភ្លើងតែឆេះទៅទៅហើយអញ្ចឹងណាតែទៅទៅហើយហើយដីតែនៅកន្លែងណាចង់រំជួយចង់បំរើឬមួយបើថាកន្លែងហ្នឹងដាំអានឹងមិនដោះទេអ្នកឯងចង់ធ្វើអីក៏ដាំវាអត់ដោះដែរវាអញ្ចឹង គឺសិទ្ធអំណាចរបស់ធម្មជាតិហ្នឹងមានមានមាន ជាធម្មជាតិចឹងម្ដងដល់មកកើតជាយើងសិទ្ធហ្នឹងវាមាន ជាធម្មជាតិប៉ុន្តែជនទន់ខ្សោយវាត្រូវគេគេគ្របគេគ្របណាគេគ្របអាសិទ្ធហ្នឹងដូចថាគេគ្របផ្កាប់កាប់ចិត្តអញ្ចឹងទៅគេធ្វើម៉េចដើម្បីកុំអោយអា អាធម្មជាតិមួយហ្នឹងអាម្ដុំតកើតជាមនុស្សហ្នឹងមានចិត្តមកធ្វើជាម្ចាស់ហ្នឹងមិនអោយអាខួរក្បាលហ្នឹងវាបើកមើលឃើញសត្វហ្នឹងឯងមើលអត់ឃើញទេហឹមដល់ដូចលោកលោកលីថនតឹងនិយាយថាមិនដឹងថាខ្លួនឯងហ្នឹងមានសត្វហ្នឹងមួយលហេតុមានតែម្យ៉ាងមកអំពីយើងអត់យល់ពីធម្មជាតិយើងអត់យល់ទេយើងអត់យល់ពីធម្មជាតិដល់ដល់យើងយល់ពីធម្មជាតិ បាទយើងថាអូធម្មជាតិអញ្ចឹងតើអំណាចរបស់ធម្មជាតិអញ្ចឹងតើហើយតែកណាយើងធ្វើការយើងចេះតែដណ្ដើមបានត្រឡប់មកវិញហើយយើងដណ្ដើមមកគេសងត្រឡប់មកវិញដូចថាគេបូតគេរំលោភយកទៅហើយបើយើងដណ្ដើមត្រឡប់មកវិញគេសងគេសងមកប៉ិនគេសងម្ដងមួយម្ដងមួយម្ដងមួយសងសឹមសឹមអញ្ចឹង យើងទាដល់ណាវាសងដល់ហ្នឹងយើងយើងធ្វើដល់ណាយើងពង្រីកពង្រីកឲ្យឡើងសិទ្ធិអំណាចរបស់យើងតាមណាគេសងមកយើងតាមហ្នឹងអឺបើវាទប់បានវានៅតែទប់អញ្ចឹងសំទប់គឺថាគេចង់បំផ្លាញយើងគេចង់បំបត្តិយើងហើយបើយើងមិនងើបបើយើងមិនស្ទុះស្ទាវាវាអត់រួចអញ្ចឹង ដូចថាឡូវបើយើងមិនតាន់ឃើញភ័យដោយភាសាមាសំពុទ្ធលោកថាភិក្ខុមិនមិនហៅថាភិក្ខុមកពីអ្នកនឹងឃើញភ័យនៅក្នុងវត្តសង្សារបានយើងបន្ថយឡើងការលុបលន់បន្ថយការខឹងសម្បាខំប្រអត់ធ្មត់បន្ថយនៅការងឹតងងរបស់យើងហ្នឹងបន្ថយនៅភាពលុបលន់ហ្នឹងឲ្យមកថយត្រឡប់មកវិញមកពីយើងឃើញភ័យ ភ័យដែលកើតពីការលោភៈទោសៈមោហៈហ្នឹងហើយឥឡូវប្រជាពលរដ្ឋខ្មែរក្រមយើងភ័យមកដល់មុខហើយភ័យនៅខាងមុខយើងហ្នឹងភ័យអីភ័យអំពីការរលាយពូជសាសន៍រលាយនៅវងត្រកូលរបស់ខ្មែរក្រមហ្នឹងហើយបើយើងឃើញភ័យហ្នឹង យើងត្រូវស្ទុះស្ទាត្រូវរត់ចេញពីពីពីពីកន្លែងភ័យហ្នឹង ប្រញាប់ប្រញាល់ណាដើម្បីប្រញាប់ប្រញាល់ស្ទុះទាទៅពង្រឹងវប្បធម៌ទៅពង្រឹងអក្សរសាស្ត្រទៅពង្រឹងនៅស្មារតីរបស់យើងឲ្យរឹងមាំទប់ទល់ជាមួយនឹងភ័យហ្នឹងណាដូចតែភ្លើងឆេះផ្ទះហ្នឹងត្រូវរត់ទៅរត់ទឹកមកពលត់ណាអញ្ចឹងរត់ចេញពីពីពីហ្នឹងកុំកុំដេកនៅលើកន្ទេលហ្នឹងទៀតកុំនៅ កំណប់កន្លែងដែលមានភ័យនឹងទៀតគឺថារត់ចេញមកដើម្បីដើម្បីទប់ទល់ជាមួយនឹងលោកតឹងថាហានិភ័យដែលមកចំពោះមុខណាវិធីទប់ទល់ហើយឥឡូវវិធីយើងមានហើយបាទជនជាតិដើម មាន46មាត្រាហើយអឺ សិទ្ធិមនុស្សទូទៅដែលយើងនឹងនិយាយនោះមាន30មាត្រាទៀតបូកទាំងអស់ហ្នឹងនាំគ្នារៀនឲ្យរឹងមាំហើយចាប់ដើមពីអីចាប់ដើមពី ការថែរក្សាភាសាជាតិភាសាខ្មែរយើងហ្នឹងការសែថែរក្សានៅអឺអក្សររបស់យើងអក្សរសាស្ត្ររបស់យើង ខំប្រឹងរៀនអក្សរសាស្ត្រខំប្រឹងរៀនភាសាខំប្រឹងទម្លាក់ចោលនៅ ភាសាបរទេសនោះឲ្យចេញអំពីបរិវេណរបស់យើងកន្លែងណាដែលជាមជ្ឈមណ្ឌលវប្បធម៌របស់យើងទម្លាក់ចោលកុំឲ្យគេមកជ្រៀតជេវចូលនៅកន្លែងនឹងបានតែគេជ្រៀតចូលអត់បានពីព្រោះពីដើមមកគេមិនដែលជ្រៀតចូលរបៀបអឺរបៀបហៅថាព្រៃផ្សៃសាធារណៈរបៀបនេះណាអត់ទេគេមិនហ៊ានទេគេមិនហ៊ានចូលចឹងទេ ហើយតើវាចូលរបៀបសាហាវព្រៃផ្សៃអញ្ចេះវាគ្មានភ័យមុខភ័យក្រោយចូលមកវត្តយើង ដោយមិនញញើតញញើមអញ្ចេះអត់បានទេគឺថាយើងប្រឈមមុខនៅក្នុងគេហៅថាអភ័យនឹងមកដល់មកដល់ជាងផ្ទះយើងហើយទៅទៅទៅព្យាយាមទប់ទល់ឲ្យជាប់ហើយយើងទប់ជាប់ដោយសារយើងមានគ្នា នៅខាងក្រៅជួយទប់យើងមានយើងមានសិល្បៈយើងមានច្បាប់ យើងមានសេចក្តីប្រកាសយើងមានគោលការណ៍សម្រាប់ជួយណែនាំគោលការណ៍យើងចាប់ដើមអញ្ចឹងកខកខងឡើងក្តារខៀនហើយចេញសាលារៀនឲ្យកូនចៅខំប្រឹងទៅរៀនអញ្ចឹងចាប់ដើមពីអញ្ចឹងទៅគឺថាខំប្រឹងការរៀនសូត្រនឹងត្រឡប់មកវិញឥឡូវនឹងអបអសាទរវត្តច្រើនណាស់ខំប្រឹងបើកសាលារៀនក៏គ្រឹកក៏ក្រែងហ្មងធ្វើហ្នឹងចាប់ដើម ហើយខ្ញុំកណាតដូចជាឃើញនៅព្រះតពាំងគេមានជំនុំគ្នា ថារៀបចំធ្វើខ្លងទ្វារឲ្យត្រឡប់មកវិញណានេះគឺជាតំណែងមួយដែល យើងរាប់ថាការភ្ញាក់ខ្លួនរបស់រដ្ឋវៀតណាមអាចអាចនឹងអឺបន្ធូរបន្ថយនៅហៅថាកំហឹងរបស់ប្រជាសាស្ត្រយើងនឹងបានខ្លះ ហើយធ្វើចឹងខំបង្កែខ្លួនរបៀបហ្នឹងអនុញ្ញាតឲ្យសងត្រឡប់មកវិញខ្មែរក្រមឲ្យខ្មែរក្រមមានការសិក្សាអក្សរសាស្ត្រដោយ ទលំទលាយជួយផ្ចង់ផ្ដើមខ្មែរក្រមឲ្យសិក្សាអក្សរសាស្ត្រប្រវត្តិសាស្ត្ររបស់គេឲ្យត្រឹមត្រូវកុំបំភ្លេចប្រវត្តិសាស្ត្រខ្មែរក្រមណែបំភ្លេចយ៉ាងម៉េចក៏អត់បានដែរសម័យនេះគឺអត់បានទេ ខ្មែរក្រមនឹងធ្វើការស្រាវជ្រាវពីប្រវត្តិសាស្ត្ររបស់ខ្លួនឲ្យច្បាស់លាស់ហើយផ្សព្វផ្សាយជាសន្សំសំមិនទេមិនបំបត្តិបានទេខ្មែរក្រមចាប់ដើមធ្វើការហើយណាឲ្យឲ្យយល់ច្បាស់អញ្ចឹងហើយផ្ដាំហើយផ្ដាំទៀតផ្ដាំសំខាន់ទៅទៅរដ្ឋាភិបាលសមាជិកបុគ្គលិកមន្ត្រីរាជការមន្ត្រីរដ្ឋការរបស់រដ្ឋវៀតណាមហ្នឹងទាំងខ្មែរទាំងយួនណាផ្ដាំជាសាធារណៈ ឲ្យស្ដាប់ឲ្យពិចារណាយុទ្ធកិច្ចតើការតស៊ូរបស់ខ្មែរក្រមនឹងពិតប្រកបឬទេសំសងត្រឡប់មកវិញឲ្យឲ្យឲ្យខ្មែរក្រមដែរឬទេ គិតចឹងគិតចឹងគិតអើយគិតទៀតគិតហើយគិតទៀតប៉ុន្តែកុំគិតលើផ្លូវខុសឲ្យសោះគិតលើផ្លូវត្រូវគិតលើផ្លូវសុចរិតបានរួចខ្លួនបើមិនគិតលើផ្លូវសុចរិតទេ ការតស៊ូរបស់ខ្មែរក្រមមិនបញ្ចប់ត្រឹមហ្នឹងទេណា